ទាហាននាំស្រីដេកក្នុងបន្ទាយប្រពន្ធកូនតាមតនស្ត្រីម្នាក់បានអះអាងថាឪពុករបស់ខ្លួនគឺជាមនុស្សខលខូចរឿងស្រីញីក្បត់ចិត្តប្រពន្ធកូនហេតុនាំស្រីស្នេហ៍ចូលមកដេកក្នុងបន្ទាយទាហានលុះប្រពន្ធកូនតាមតនក៏ថតវីដេអូបង្ហោះផ្អើលពេញបណ្ដាញសង្គម Facebook និងអំពាវនាវឲ្យមានការចែករំលែកដើម្បីឲ្យបានដឹងឮដល់ថ្នាក់ដឹកនាំពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ កាលពីរសៀលថ្ងៃទី19មេសា2023នារីម្នាក់ដែលបានអះអាងថាបានតាមតាន់ឪពុកយកស្រីមកដេកនៅក្នុងបន្ទាយបានបង្ហោះវីដេអូឃ្លីបចំនួន3នៅក្នុងគណនី Facebook របស់ខ្លួនបង្ហាញនៅសកម្មភាពស្ត្រីម្នាក់ដែលបានមកដេករួមរស់ជាមួយនឹងឪពុករបស់ខ្លួនក្នុងបន្ទប់ក្នុងបន្ទាយទាហានជាមួយសំណេររៀបរាប់ថា នេះភ័ស្តាងដែលលោកសុកចម្រើនហៅជ័យយកស្រីសហាយមកដេកនៅក្នុងបន្ទាយព្រមទាំងមានបពពួកជាជនស៊ីវិលមករំដោះយកស្រីសហាយចេញទៅបាត់ពីក្នុងបន្ទាយបងប្អូនអើយជួយសេឲ្យថ្នាក់ដឹកនាំលោកបានឃើញផង3អ្នកម្ដាយកូនខ្ញុំរងនៅអយុធធនណាស់មិនឃើញអស់លោកណា មក ជួយពួកខ្ញុំឡើយ មានតែពឹងលើសង្គម Facebook នេះហើយដោយឡែកការប្រយុទ្ធថ្ងៃទី18មេសា2023នារី ជាកូនស្រីដដែលសរសេរក្នុងគណនី Facebook ដដែលថាថ្ងៃនេះខ្ញុំសូមទម្លាយរឿងឈឺចាប់មួយអស់ភាពខ្មាស់អៀនទៀតហើយបងប្អូនក្នុង Facebook ជួយ share ឲ្យល្បី ដល់ថ្នាក់ដឹកនាំបានឃើញផងសម្ដីដល់សែនឈឺចាប់របស់ឪពុកខ្ញុំ លោកសុកចម្រើនហៅជ័យប្រចាំច្រកបឹងត្រកួន មានស្រីផាត់ក្បត់ប្រពន្ធកូន គំរាម ចាប់កូនដាក់គុកនិង សម្លាប់ប្រពន្ធកូនថែមទៀតហើយនឹងដាក់ទំនាយឲ្យកូន ក្រឡាប់ឡានស្លាប់ទៀតផង។ ខ្ញុំអស់ទ្រាំហើយ កាលពីតូចខ្ញុំរងមុខកំភ្លើងរាប់ផ្លេចខ្ញុំឆ្អែតឆ្អន់ហើយធ្វើបាបខ្ញុំនឹងម៉ាក់ដល់ថ្នាក់នេះបើបងប្អូនអាណិតស្រឡាញ់ខ្ញុំ សូមជួយសេឲ្យថ្នាក់ដឹកនាំបានឃើញផងជុំវិញករណីនេះ អ្នកសារព័ត៌មានមិនអាចតាក់ទងសុំការបំភ្លឺពីសម័យខ្លួន លោកសុកចម្រើនហៅជ័យដែលទទួលរង ការចោទប្រកាន់ពីប្រពន្ធកូន ថានាំស្រីមកដេកនៅក្នុងបន្ទាយខាងលើនេះបានទេ យ៉ាងណាមិញយើងនឹងរងចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។